ថាមែនមែនក្រោយឃើញអ្នកនាងផល្លាថាប្តីល្អជាងគេលើលោក ស្រាប់តែម៉ៃសគុណដាក់ចុកចុកប៉ុន្មានម៉ាត់នេះថាជាការពិតណាស់ជឿជាក់ថាប្រិយមិត្តអ្នកគ្រប់គ្រងពិតជាបានជ្រាបរួចមកហើយពីលោកជឿនប៊ុនច័កដែលត្រូវ បាន មហាជនស្គាល់ថាអេដមីនជីងច័កអ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ពូកែវោហាដ៏ល្បីឈ្មោះមួយ ក្នុងប្រទេសកម្ពុជា ជាក់ស្ដែងផងដែរនោះនៅរយៈពេលចុងក្រោយនេះអេដមីនជីងចក់និងភរិយារបស់លោកគឺអ្នកនាងទ្រីងផល្លាមានបញ្ហាចំនួនជាមួយគ្នាខ្លាំងរហូតដល់ថ្នាក់ប្តឹងផ្ដាល់គ្នាទៀតផង ដោយអ្នកនាងផល្លាអះអាងថាអេដមីនជីងចក់បានប្រើអំពើហិង្សាទៅលើអ្នកនាងរហូតមានរបួសស្នាមពេញខ្លួន ក្រោយពីឆ្លោះគ្នាផ្អើលប្រទេសប៉ុន្មានថ្ងៃពេលនេះអេដមីនជីងចក់និងភរិយាត្រូវរើគ្នាវិញ ហើយថែមទាំងផ្អែមល្ហែមកាន់តែខ្លាំងជាងមុនទៅទៀតដោយឡែកទៀតសោតស្រាប់តែអ្នកនាង ផល្លាបង្ហាញវីដេអូយ៉ាងផ្អែមល្ហែមជាមួយ admin ជីងចក់សរសើរថាបានប្តីល្អជាងគេលើលោកបែបនេះថាដោយពូនិយាយអញ្ចឹង ក្តីស្រឡាញ់វាអត់សំខាន់លើនរណាម្នាក់នោះទេគឺសំខាន់មនុស្សដែលយើងស្រឡាញ់ក៏មាន តែប្តីប្រពន្ធយើងដឹង ហើយពូចក់ក៏បានចាប់ដៃអ្នកនាងផល្លាមកថើបតែម្ដង ក្រោយពេលឃើញអ្នកនាងផល្លានិយាយបែបនេះភ្លាម ស្រាប់តែលោកម៉ៃសុគន្ធដាក់ប៉ុន្មានម៉ាត់ចុកចុកបែបនេះថាចូលខមមិននិង share មហាគ្រួសារថ្លៃថ្នូរបំផុតបែបឥតគេខ្មាស់ប្រចាំឆ្នាំម្នាក់មួយមកសូមបញ្ជាក់ថា បន្ទាប់ពីលោកជឿនប៊ុនចော့ហៅ admin ជីងចော့បានចេញមុខចោតប្រកាន់អ្នកស្រីទ្រីងផល្លាជាអតីតប្រពន្ធថា ប្រឌិតរឿងដើម្បីចង់ឲ្យលោក ជាប្តីជាប់គុកលេបលុយជាងកន្លះលានដុល្លារនោះមក ស្រាប់តែលោកម៉ៃសុគន្ធរហ័សនាមថាតារាកម្ពុជាទើបានចំអកឲ្យលោកជឿនប៊ុនចកថាជាអភិជនប្រហោងក្នុងអ៊ុតមានលុយ570000ដុល្លារលោកម៉ៃសុគន្ធបានសរសេរនៅក្នុងកណន័យបណ្ដាញសង្គម Facebook របស់ខ្លួននៅថ្ងៃ ទី5ខែកក្កដាឆ្នាំ2022នេះថាជឿដែរថា អាកម្ពុជាអ៊ុតមានលុយ570000ដុល្លារបើមានលុយ57ដុល្លារមែន មិនសង់ផ្ទះថ្មីឲ្យម៉ែសិនទៅផឹកស៊ីលុយតិចតួចជួយចេញគ្នាលុយមិនស្មើផងអួតសុទ្ធតែមានលុយ570000យ៉ាប់អាអភិជនប្រហោងក្នុងគួរបញ្ជាក់ថាការលើកឡើងរបស់ម៉ៃសុគន្ធខាងលើនេះបានធ្វើឡើង បន្ទាប់ពីលោកជឿនប៊ុនចော့ហៅអេដមីនជីងចော့បានចេញមុខបង្ហោះវីដេអូផ្សាយផ្ទាល់តាមទំព័រ Facebook របស់ខ្លួនកាលពីវេលាយប់ថ្ងៃទី3ខែកក្កដាឆ្នាំ2022 ចោទប្រកាន់អតីតភរិយាអ្នកស្រីទ្រីងផល្លាថាប្រឌិតរឿងដើម្បីចង់ឲ្យប្តីជាប់គុកលេបលុយជាង570000ដុល្លារដែលជាទ្រព្យរបស់លោកចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ